ប្រិមិត្តជាទីមេត្រីភ្ញាក់ផ្អើលខ្លាំងបងប្អូនភ្លោះពេលរៀបការម្នាក់ទៀតត្រូវសំពះផ្ទឹមជាមួយគ្នា ព្រោះមូលហេតុនេះចាថាតើមកពីមូលហេតុអ្វីនោះព្រោះថាបច្ចុប្បន្នពេលដែលឃើញកូនស្រីដែលភ្លោះហើយម្នាក់រៀបការម្នាក់ទៀតត្រូវតែអង្គុយផ្ទឹមជាមួយគ្នា ចង់ដឹងថាតើមកពីមូលហេតុអ្វីតោះឥឡូវយើងស្ដាប់ព័ត៌មានលម្អិតទាំងអស់គ្នា។ ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមានជំនឿថាប្រសិនបើមានកូនភ្លោះប្រុសឬក៏ភ្លោះស្រីគេជឿថាកាលពីជាតិមុនពួកគេទាំងពីរនាក់ជាបងប្អូនមិត្តភ័ក្តិដែលស្រឡាញ់គ្នាស្មោះស្ម័គ្រគ្នាខ្លាំងតើបសងសច្ចាថានឹងសូមជួបគ្នាតទៅជាតិក្រោយទៀតតែបើជាកូនភ្លោះប្រុសស្រីវិញគេជឿថាកាលពីអតីតជាតិពួកគេទាំងពីរគឺជាគូស្នេហ៍ដែលស្រឡាញ់គ្នាស្មោះស្ម័គ្រនឹងគ្នារហូតដល់ផ្សងជួបគ្នានៅជាតិខាងមុខទៀតនេះ។ ដូច្នេះការរៀបចំកម្មវិធីសម្រាប់បងប្អូនភ្លោះគឺគេរៀបចំច្រើនរបៀបនិងតាមជំនឿរបស់ពួកគេយ៉ាងណាមិញនៅពេលដែលកូនភ្លោះប្រុសស្រីពេលពួកគេកើតមកតាមជំនឿនៅក្នុងភូមិតំបន់ខ្លះគេរៀបចំពិធីដើម្បីឲ្យពួកគេបែកបាក់គ្នាឬក៏ខ្លាចបាត់បង់នរណាម្នាក់មួយទៀតបើកូនភ្លោះប្រុសស្រីវិញនៅពេលពួកគេទាំងពីរធំបន្តិចគឺគេរៀបចំ មានគោលការណ៍ឲ្យពួកគេទាំងពីរ ដែលក្រាន់ជាការឧបកិច្ចព្រោះគេជឿថាពួកគេគឺជាគូស្នេហ៍ប្តីប្រពន្ធនឹងគ្នាកាលពីអតីតជាតិដោយឡែកមានមង្គលការមួយធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនដោយកូនក្រមុំគឺជាបងប្អូនស្រីភ្លោះព្រោះនៅពេលដែលផ្ទឹមចងដៃនោះគឺគេឲ្យកូនភ្លោះទាំងពីរផ្ទឹមចងដៃជាមួយគ្នាស្លៀកសម្លៀកបំពាក់ជាកូនក្រមុំដូចគ្នាតែកូនក្រមុំអង្គុយកណ្ដាលជាប់កូនកំឡោះ លើសពីនេះហេតុការណ៍នេះបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនហើយក៏មានមតិលើកឡើងរបស់អ្នកលេងបណ្ដាញសង្គមដែលបានលើកឡើងថា នៅតាមខេត្តស្រុកខ្លះកូនភ្លុះស្រីនៅពេលរៀបការគេធ្វើអញ្ចឹងដើម្បីគួចប្រលឹងឲ្យម្នាក់ទៀតមិនទាន់រៀបការតែអ្នករៀបការកូនក្រមុំតែម្នាក់នោះគ្រាន់តែគេឲ្យចងដៃទាំង3នាក់នឹងកូនកំឡោះនិងមានមតិខ្លះទៀតនិយាយបែបមិនជឿនិយាយសើចចំអកលេងសើចទៅវិញ ថាឲ្យយកទាំងពីរតែម្ដងទៅកុំឲ្យច្រឡំគ្នា ចាជាការពិតណាស់ថ្មីថ្មីនេះវីដេអូមួយត្រូវបានចែករំលែកនៅបណ្ដាញសង្គមគឺល្បីខ្លាំងមែនទែនដោយកូនកំលោះមួយរូបក្រាបផ្ទឹមជាមួយនឹងកូនក្រមុំពីររូបដែលតាមពិតទៅកូនក្រមុំគឺជាកូនភ្លោះហើយការដែលរៀបចំបែបនេះដើម្បីគួចប្រលឹង ទៅតាមជំនឿរបស់បងប្អូននៅតាមតំបន់មួយចំនួនដែលរៀបចំពិធីផ្សេងៗគ្នា